សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ម៉ោងសិក្សាប្រវត្តិវិទ្យារបស់យើងជាបន្តទៀតនៅក្នុងម៉ោងសិក្សានេះលោកគ្រូមាន ពាក្យគន្លឹះសំខាន់ សំខាន់យកមកសិក្សា ដូចតទៅ ពាក្យកន្លឹះទី1លោកគ្រូលើកយកពាក្យថាបុព្វសិទ្ធបុព្វសិទ្ធបុព្វសិទ្ធមានន័យថាសិទ្ធពីខាងដើមទី សិទ្ធិដែលទទួលបានពីជំនាន់មុនសិទ្ធិដែលគេផ្ដល់ដោយស្វ័យប្រវត្តិឧទាហរណ៍ទ្រព្យសម្បត្តិដីធ្លីរបស់ឪពុកម្ដាយកូនកូនមានបុព្វសិទ្ធិទទួលយកដើម្បីកាន់កាប់និងថែរក្សាណានោះគេហៅថាបុព្វសិទ្ធិព្រោះឧទាហរណ៍មួយទៀតដូចជា ព្រះរាជាព្រះរាជា ពេលដែលព្រះរាជាទ្រង់ទ្រង់រាជសម្បត្តិរាជបុត្រណារាជបុត្ររបស់ព្រះរាជា មានបុព្វសិទ្ធណាទទួលរាជសម្បត្តិពីព្រះបិតាណាដោយស្វ័យប្រវត្តិនោះគេហៅថាបុព្វសិទ្ធអញ្ចឹងនិយាយជារួមបុព្វសិទ្ធមានន័យថាសិទ្ធដែលយើងទទួលបាន ដោយស្វ័យប្រវត្តិសិទ្ធដែលយើង ត្រូវតែទទួលបាន បន្តពីសិទ្ធិរបស់អ្នកអ្នកចំនួនមុន នោះហើយគេហៅថាបុព្វសិទ្ធិពាក្យកលឹះទី2តកតងនឹងប្រាសាទភ្នំ ប្រាសាទភ្នំប្រាសាទភ្នំគឺសម្គាល់ទៅលើប្រាសាទអឺទាំងឡាយណា ដែលមានទំហំធំសម្បើមណាប្រាសាទដ៏ធំស្កឹមស្កៃហៅថាប្រាសាទភ្នំ ប្រាសាទភ្នំគឺជាប្រភេទប្រាសាទដែលដែលគេសាងថ្វាយព្រះអតិទេពណាក្នុងសាសនាព្រាហ្មណ៍មានសាងថ្វាយអតិទេពឥសូរសាងថ្វាយអតិទេពវិស្ណុហើយក៏មានដែរក៏សាងដើម្បីឧទ្ទិសថ្វាយដល់ព្រះព្រំណាតែព្រះព្រំមានតិចតួចណាស់ប្រាសាទ ភ្នំក៏ត្រូវបានកសាងថ្វាយព្រះពោធិសត្វក្នុងព្រះពុទ្ធសាសនាមហាយានផងដែរបងដែរប្រាសាទភ្នំគេចែកជាពីរប្រភេទសំខាន់សំខាន់គឺប្រាសាទដែលធំ សង់នៅលើខឿនច្រើនជាន់និងប្រភេទទី2គឺប្រាសាទធំដែលសង់នៅលើភ្នំធម្មជាតិតែម្ដងតែម្ដង ហើយប្រាសាទភ្នំ គឺតកតងនឹងលទ្ធិទេវរាជនិងលទ្ធិពុទ្ធរាជណាចឹងប្រាសាទភ្នំរបស់ខ្មែរយើងមានច្រើនដូចជាប្រាសាទអង្គរវត្តណាប្រាសាទបាយ័នប្រាសាទតាកែវប្រាសាទបាពួន ប្រាសាទភ្នំបាខែងប្រាសាទព្រះវិហារជាដើមណាប្រាសាទធំធំទាំងអស់ហ្នឹងគឺជាប្រាសាទភ្នំ ជាប្រាសាទភ្នំ ចឹងគ្រូមានពាក្យប្រាសាទរៀបនឹងដីណាប្រាសាទរៀបនឹងដី គឺសម្គាល់ប្រាសាទតូចតូចណាដែលសង់ផ្ទាល់នៅលើដីរៀបស្មើឬសង់នៅលើខឿនតែមួយជាន់ប្រាសាទនេះគេកសាង ដើម្បីឧទ្ទិសដល់បុគ្គលឬក្រុមបុគ្គលដែលជាញាតិមិត្តឬអ្នកមានឧបការៈគុណ ណានៅក្នុងលទ្ធិបុគ្គលនិយមណាសពថ្ងៃប្រាសាទសង់រៀបនឹងដីភាកច្រើន ពុំបាននៅគង់វងល្អដោយប្រាសាទភ្នំនោះឡើយណាប្រាសាទសង់រៀបនឹងដីភាកច្រើនត្រូវបានទទួលការខូចខាតណាបាក់ពុកហុយដោយសារអាកាសធាតុពេលវេលា និងដោយសារការកោះកកាយរបស់មនុស្ស មួយចំនួនណាដើម្បីយកថ្មយកវត្ថុបារាណយកទៅជួយដូរណាបានធ្វើឲ្យប្រាសាទរៀបនឹងដីភាគច្រើនគឺមានសភាពខូចខាត និងទ្រុឌទ្រោមជាខ្លាំងអញ្ចឹងប្រាសាទសង់រៀបនឹងដីរបស់ខ្មែរហ្នឹងក៏មានច្រើនដែរណាហើយបងប្អូនវិនិច្ឆ័យមើលរូបភាពនេះគឺជា ប្រាសាទបន្ទាយក្ដីណាប្រាសាទបន្ទាយក្ដីប្រាសាទបន្ទាយក្ដីគឺជាប្រភេទប្រាសាទ រៀបនឹងដីណារៀបនឹងដីដោយសារប្រាសាទនេះសង់នៅលើខឿនតែមួយជាន់ផ្ទាល់ជាមួយនឹងដីរៀបស្មើនេះអានេះគឺហៅថាខឿនណាគ្រឹះហ្នឹងអាបាតអាបាតសាបបាតសាបគ្រឹះហ្នឹងគឺហៅថាខឿនណាអញ្ចឹងខឿនប្រាសាទនេះតែមួយជាន់ តែមួយជាន់អញ្ចឹងប្រាសាទរៀបនឹងដីផ្សេងផ្សេងទៀតយើងមានច្រើនដែរដូចជាប្រាសាទគុកជាហោមនៅអឺ នៅឃុំគោស្រុកពេឈរខេត្តកំពង់ចាមប្រាសាទនៅភ្នំអាសិតណាប្រាសាទជាច្រើនទៀតណាដូចជាប្រាសាទបន្ទាយឆ្មាជាដើមគឺជាប្រាសាទរៀបនឹងដីណាអញ្ចឹងបងប្អូនចាំណាចាំបានសម្គាល់បានណាប្រាសាទភ្នំគឺជាប្រាសាទដែលមានទំហំធំកម្ពស់ខ្ពស់ណាណាសង់នៅលើខឿនច្រើនជាន់ ណាឬក៏សង់នៅលើភ្នំធម្មជាតិណាតែម្ដងឯប្រាសាទរៀបនឹងដី គឺជាប្រភេទប្រាសាទតូចតូចដែលសង់ផ្ទាល់នឹងដី ឬសង់លើខឿនតែមួយជាន់ណាហើយគោលបំណងនៃប្រាសាទភ្នំគឺឧទ្ទិសដល់អាទិទេពឬព្រះពោធិសត្វនៃព្រះពុទ្ធសាសនាមហាយាន ចំណែកប្រាសាទសង់រៀបនឹងដី គឺឧទ្ទិសដល់បុគ្គលឬក្រុមបុគ្គលដែលជាញាតិ ដែលជាមិត្តដែលជាអ្នកមានឧបការៈគុណចំពោះជាតិឬក៏ចំពោះអ្នកដែលបានសាងហ្នឹងមានមេតបមានអ្នកជួយសង្គ្រោះជីវិតអីជាដើមហ្នឹងណាឧទាហរណ៍ដូចជាប្រាសាទបន្ទាយបន្ទាយឆ្មា គឺជាប្រាសាទសង់រៀបនឹងដីដែលប្របាទអជ័យវរ្ម័នទី7ព្រះអង្គទ្រង់សាងឡើងដើម្បីឧទ្ទិសកុសល ជូនចំពោះបរិជ្ជបុត្រណាដែលបានពលីជីវិត ក្នុងពុបហេតុការពីព្រះមេដានៅពេលដែលព្រះអង្គជាប់ដៃធ្វើសឹកសង្គ្រាម នៅប្រទេសចាំប៉ានៅឡើយចឹងលោកគ្រូមានប្រាសាទភ្នំឲ្យបងប្អូនមើលបន្ថែមទៀតគឺនេះគឺជាប្រាសាទអង្គរវត្តអង្គរវត្តគឺជា ប្រាសាទភ្នំណា ហេតុអីបានជាប្រាសាទភ្នំព្រោះជាប្រាសាទដែលមានទំហំធំសម្បើមណាធំសម្បើម មានសង់នៅលើខឿនច្រើនជាន់នេះបងប្អូននេះគឺជាខឿនរបស់ប្រាសាទអង្គរវត្តណាខឿន1ខឿន2ខឿន3ខឿន4ខឿន5អីចឹងមកណាហើយដែលដែលដែលប្រាសាទភ្នំភាគច្រើន គេសង់ទៅលើខឿន3ប្រភេទណាមានប្រាសាទខ្លះសង់ លើខឿន3ជាន់ប្រាសាទខ្លះ5ជាន់ហើយប្រាសាទដែលសង់លើខឿនច្រើនបំផុតនោះដែល គេសង្កេតឃើញនោះគឺ7ជាន់ណាគឺ7ជាន់ចឹងលោកគ្រូនាំបងប្អូនទៅមើលពាក្យមួយទៀតគឺតកតងនឹង ប្រាក់ស្លឹងប្រាក់ស្លឹងប្រាក់ស្លឹងគឺជាប្រភេទជាប្រភេទប្រាក់កៈណាមួយយ៉ាង ដែលគេបោះពុំនិងដាក់ឲ្យប្រើប្រាស់ក្នុងរាជស្ដេចកូនណាក្នុងរាជស្ដេចកូនប្រាក់នេះមួយខាងមានរូបនាគណារូបនាគមួយខាងអឺជាជាផ្ទៃណាជាផ្ទៃធម្មតាគេបោះពុំប្រាក់នេះសម្រួលពាណិជ្ជកម្មនិង ការដោះដូរទំនិញជាដើមនេះគឺជាប្រភេទប្រាក់ស្លឹងដែលមួយខាងនេះជារូបនាគហើយមួយខាងនេះសរសេរថា ក្រុងកម្ពុជាណាមួយមួយមួយស្លឹងចឹងកាក់នេះតម្លៃមួយស្លឹងមួយស្លឹងនេះមួយស្លឹងដែរណាក្រុងកម្ពុជាចឹងលោកគ្រូឲ្យមើលប្រាក់មួយទៀតដែលដែលប្រើនៅក្នុងរាជព្រះអង្គឌួងរាជព្រះអង្គឌួងប្រាក់នេះមកខាងហងមកខាងប្រាសាទណាខុសពីប្រាក់ខាងខាងលើ មកខាងនេះណាខាងនេះគឺប្រាក់ហង ម្ខាងហង្សម្ខាង ប្រាសាទអង្គរវត្តចឹងប្រាក់នេះគឺបោះពុំប្រើ ក្នុងរាជព្រះអង្គព្រះអង្គឌួងចឹងសម្រាប់ម៉ោងសិក្សានេះ គ្រូមាន ពាក្យពន្លឺតែប៉ុណ្ណឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលខំយកចិត្តទុកដាក់សិក្សារៀនសូត្រក្នុងគោលបំណងចង់ចេះចង់ដឹង ដើម្បីលើកស្ទួយវប្បធម៌អរិយធម៌និងកេរដំណែលប្រវត្តិសាស្ត្រខ្មែរនិងការពារសមិទ្ធផលដូនតាសូមឲ្យបងប្អូនសម្រេចគោលបំណងគ្រប់ប្រការអរគុណសម្រាប់ការចូលរួមការគ្រប់គ្រងនិងការចែករំលែកវីដេអូរបស់លោកគ្រូទៅកាន់មិត្តភ័ក្តិបងប្អូនសូមឲ្យបងប្អូន សម្រេចជោគជ័យគ្រប់ប្រការជំរាប